សង្ឃឹមថាអូននឹងនឹកបងពេលគ្មានបងបែបប្រាខាងក្រៅមេឃភ្លៀងយ៉ាងជោគជ័យមុនរងាយទេក៏យ៉ាងបើសិនពេលនេះអូនក្បែរបងអូនច្បាស់ជាក៏ក្តៅមិនខាន I wish to be there for you when you alone I'm always here wish to call on your fault លោកដឹងត្រូវឈឺមិនត្រូវនឹងអោបកសោបជីវ៉ាពីដំបងមកបាន ដឹងបានដឹងយើងមិនអាចដល់ត្រង់ស្នេហាបងព្យាយាមមិនគិតមិនគិតពីអូន That's why I sniffing cocaine I try not get you out of my head I make these songs ដល់ពេលដែលវងវែងនៅក្នុងកៅភ្នែកអូនបងគឺជាមនុស្សល្អមិនចង់ ទៅបងមិនបន្តបងនឹកអូនគ្រប់នាទីបងនឹកអូនឡើងវក់វីមិនអាចសំបីខការចាក់ចេញជាជំរឿដ៏ល្អព្រោះបន្តក៏វាគ្មានបានផលបងសូមទោសដែលបងចាប់ផ្ដើមស្នេហាទាំងដឹងថាចុងក្រោយទៅត្រដរ សិនពេលនេះអូនក្បែរបងអូនច្បាស់ជាកក្ដៅមិនខាន I wish to be there for you when you alone I'm always here wish to call on your phone Got a dark deep soul I move trying to keep us so far but I know it hurting you my fault អូនកុំសម្រាប់ទាំងនេត្រាបងនឹងថាមកខុសធ្ងន់ចាក់ចេញ ក៏ព្រមមានទូនាទី I don't wanna bring anybody with me Better off alone and focus on my need បងសង្ឃឹមថារូបស្រីអាចនឹងជួបមនុស្សល្អបំភ្លេចស្នេហ៍នេះឲ្យវាហោះហើរតាមខ្យល់បងគួរបំភ្លេចចោលរឿងនៅទីនេះគ្រប់រឿងអនុស្សាវរីយ៍យើងសាងល្អល្អទោះបងនឹកក៏បងនឹងមិនខលកណ្ដាលរាត្រីបងនឹកស្រីនួនល្អតែព្យាយាមនៅឲ្យឆ្ងាយព្រោះអូន មានមនុស្សល្អជាច្រើនតាមសងបងនឹករូបស្រី មេឃភ្លៀងយ៉ាងជោគជ័រមុនរងាទេក៏យ៉ាងបើសឹងពេលនេះអូនក្បែរបងអូនច្បាស់ជាកោក្ដៅមិនខាន